រិមិត្តជាទីមេត្រី រំភើបណាស់អង្គញាស្រីចន្ទថននឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់ពិភពលោកអន្តរជាតិមួយ ក្នុងពេលដ៏ឆាប់ខាងមុខនេះរាជធានីភ្នំពេញអង្គញាស្រីចន្ទថនដែលជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅថ្ងៃទី3ខែមិនិនាឆ្នាំ2023ម្សិលមិញនេះបានឲ្យដឹងថាអង្គញាស្រីចន្ទថននឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមការបង្ហោះលើបណ្ដាញសង្គម Facebook របស់អង្គញាស្រីចន្ទថនបានសរសេររៀបរាប់យ៉ាងដូចនេះថាខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងបំផុត សម្រាប់ការគ្រប់គ្រងរបស់បងប្អូនទៅលើគុណខ្មែររបស់យើងខ្ញុំកំណត់ត្រឹមតែ 33k សៀតែបងប្អូនបានសៀចែករំលែករហូតទៅដល់ 37k ជាងឯណោះដូច្នេះដើម្បីឆ្លើយតបនឹងការគ្រប់គ្រងមួយនេះខ្ញុំនឹងរៀបចំបង្កើនក្លឹប កម្រិតអន្តរជាតិមួយក្នុងពេលឆាប់ឆាប់ខាងមុខនេះខ្ញុំនឹងបើកការប្រជុំមួយជាមួយនឹងលោកគ្រូបង្វឹកគុនខ្មែររបស់យើងដើម្បីរៀបចំក្លឹបមួយនេះឲ្យមានស្តង់ដារអន្តរជាតិអង្គញាស្រីចន្ទថនបានបន្តឲ្យដឹងទៀតថាខ្ញុំសង្ឃឹមថាបងប្អូននឹងនៅតែបន្តការគាំទ្រដល់វិស័យកីឡាគុនខ្មែររបស់យើងបន្តទៀតនិងជារៀងរហូត។ ការគាំទ្ររបស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងជំរុញដ៏អស្ចារ្យដើម្បីឲ្យវិស័យកីឡាគុនខ្មែរមានការរីកចម្រើននិងល្បីល្បាញពាសពេញសកលលោកសូមអរគុណបងប្អូនខ្មែរជាទីស្រឡាញ់ទាំងអស់គ្នា សម្រាប់ការ share ចែករំលែកផុសរបស់ខ្ញុំកាលពីព្រឹកមិញរហូតលើសចំនួនដែលខ្ញុំបានកំណត់សូមជម្រាបជូនផងដែរថាកាលពីថ្ងៃទី3មិនិនា2023យោងតាមគណនី Facebook របស់អង្គញាស្រីចន្ទថនបានបង្ហោះនៅរូបចម្លាក់ក្បាច់វេយគ្នាគុនខ្មែរនៅតាមខឿននៃប្រាសាទ។ ដោយសរសេរយ៉ាងដូចនេះថាថ្ងៃល្អទី3ខែ3 2023ដូច្នេះបើសិនជាបងប្អូនចែករំលែក share ផុសរបស់ខ្ញុំមួយនេះឲ្យបាន 33k share ខ្ញុំនឹងបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយឡើងដើម្បីជាការតបស្នងការគាំទ្ររបស់បងប្អូន I love Cambodia ចានៅពេលនេះអង្គញាស្រីចន្ទថននឹងចាប់ផ្ដើមបង្កើតក្លឹបប្រដាល់លក្ខណៈຂ្នាតអន្តរជាតិមួយហើយបន្ទាប់ពីលោកអង្គញាបានបង្ហោះ